លោកបណ្ឌិតកែមលីជាអ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនយោបាយជាបណ្ឌិតដើរដីដោយចំណាយពេលពេញមួយជីវិតចុះ តាមច្រកល្ហកនិងនៅតាមមូលដ្ឋានរបស់ពលរដ្ឋជាងនេះទៅទៀតលោកកែមលីតែងចាត់ទុកខ្លួនថាជាមនុស្សសាមញ្ញម្នាក់មិនចង់ឲ្យគេហៅលោកថាបណ្ឌិត នោះទេក្នុងសំណេរមួយរបស់លោកកាលនៅមានជីវិតលោកបានសរសេរនៅលើ Facebook របស់លោកថាការអោនលំទោនតែមានសក្តីគួរគប់ដូចជាស្រូវដែលអោនដាក់គ្រាប់អញ្ចឹងដែរ ដូចនេះការប្រើពាក្យតាយាយអ៊ំពូមីងបងប្អូនកូនក្មួយ ជាការប្រសើរដែលត្រូវតែរក្សា លោកបណ្ឌិតកែមលីលើកទឹកចិត្តឲ្យហៅលោកតាអ៊ំពូមីងបងឬប្អូន ទៅតាមអាយុជាការប្រសើរពីព្រោះលោកគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះគ្មានទួនាទី គ្មានឋានៈអ្វីក្រៅពីការងារសិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍសង្គមនោះទេលោកសន្យាថានឹងបន្តរស់នៅជាមនុស្សសាមញ្ញ ដូចជា បំណងប្រាថ្នារបស់លោកមិនខុសពីអ្វីដែលលោកសរសេរបែបនេះលោកកែមលី តែងតែរក្សាភាពសាមញ្ញរបស់លោក ពេលចុះមូលដ្ឋាន ជួបជាមួយនឹងពលរដ្ឋឬធ្វើការស្រាវជ្រាវអំពីបញ្ហាសង្គមដោយពាក់តែស្បែកជើងប៉ាតា និងពាក់អាវយឺតហើយបើអ្នកភូមិទទួលទានអ្វីលោកក៏ទទួលទានអាហារទាំងនោះដោយអ្នកភូមិដែរការដែលលោកដើរស្ទើរគ្រប់ច្រកល្ហកដើម្បីស្រាវជ្រាវ ដែលការងាររបស់លោកជាអ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមផងនោះនាំឲ្យមានការវិភាគដល់ប្រព័ន្ធផ្សព្វផ្សាយងាយស្ដាប់ងាយយល់និងបង្ហាញពីបញ្ហាពិតៗរបស់ពលរដ្ឋដែលលោកជួបប្រទះប្រចាំថ្ងៃក្រៅពីនេះលោកកែមលី ជាបុគ្គលដែល មានបទពិសោធន៍ការងារច្រើន ដូចជា លោកធ្លាប់ធ្វើការបម្រើនៅក្រសួងសុខាភិបាលកាកបាទក្រហមក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាលធំៗដូចជា កម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិឬហៅកាត់ថា UNDP វិទ្យាស្ថានជាតិដើម្បីប្រជាធិបតេយ្យ NDI មូលមូលនិធិ សហប្រជាជាតិដើម្បីកុមារ UNICEF និង ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍអន្តរជាតិ USAID ជាដើមលោកធ្លាប់ជាស្ថាបនិកបង្កើតអង្គការសមត្ថភាពផ្ដល់បានជួយពលរដ្ឋក្រីក្រក្នុងការផ្ដល់សេវាសុខភាពសម្រាប់ ជនក្រីក្រលោកធ្លាប់ធ្វើការនៅក្នុងទូនាទីជាអគ្គនាយក របស់គណៈកម្មាធិការសម្របសម្រួលផ្នែកជំងឺអេដដែលហៅកាត់ថា HACC ក្រៅពីនេះលោកក៏ធ្លាប់បានសិក្សាស្រាវជ្រាវឲ្យអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជនលើផ្នែកសិទ្ធិការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងផ្នែកយុវជន និងការងារលោកក៏ធ្លាប់ធ្វើជាទីប្រឹក្សាឲ្យក្រុមហ៊ុនល្បីឈ្មោះ Mac H&M និងក្រុមហ៊ុន Gap តាក់ទងទៅនឹងការសិក្សាស្រា សំទោសតាក់ទងទៅនឹងការសិក្សាស្រាវជ្រាវអំពីសិទ្ធិការងាររបស់កម្ពុជាក្រៅពីនេះទៀតលោកក៏ធ្លាប់ជាទីប្រឹក្សាឲ្យក្រសួងស្ថាប័នរបស់រដ្ឋនិងអង្គការសង្គមស៊ីវិលមួយចំនួនទៀតគេនៅចាំបានថាលោកបណ្ឌិតកែមលីបានធ្វើយុទ្ធនាការ100រាត្រីនៃគ្រួសារខ្មែរប៉ុន្តែលោកមិនទាន់បានបញ្ចប់យុទ្ធនាការនេះនៅឡើយទេក៏ត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃទី10ខែកក្កដាឆ្នាំ2016ដែលលោកធ្វើបានតែត្រឹមតែ15រាត្រីតែប៉ុណ្ណោះ យុទ្ធនាការនេះលោកបានចុះស្នាក់នៅជាមួយនឹងពលរដ្ឋតាមស្រុកស្រែចំការដោយផ្ទាល់ទោះពេលខ្លះលោកបានស្នាក់នៅផ្ទះរបស់ពលរដ្ឋក្នុងតំបន់ដាច់ស្រយាលរបស់ជនជាតិដើមភាគតិចដូចជានៅខេត្តមណ្ឌលគិរីរតនគិរីដើម្បីស្វែងយល់អំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋចំពោះការស្លាប់លោកកែមលីប្រហែលជាមិនមិនមែន ជារឿងចម្លែកចំពោះលោកប៉ុណ្ណោះទេព្រោះលោក តែងតែនិយាយឲ្យថានៅពេលដែលលោកវិភាគម្ដងម្ដង លោកមិនដែលគិតថាខ្លួនលោកនឹងមានជីវិតនោះទេពីព្រោះនៅក្នុងប្រទេសមួយដែលមានសម្បូរទៅដោយខ្លាច្រើន មានពស់វែកច្រើននិង មានឆ្លាមច្រើនលោក បានត្រៀមលិខិតឆ្លងដែនមួយមានទឹកដីកា3ឬវីសា3ទី1បើសិនជាគេមិនសប្បាយចិត្តគេឲ្យនៅមន្ទីរពេទ្យទី2ទៅព្រៃសរនិងទី3ទៅ